សម្ដេចតេជោហ៊ុនសែនអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួប សម្ដែងការគួសមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី13ខែមីនា ឆ្នាំ2023នេះសម្ដេចអគ្គមហាសេនាបតីដេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមចាស្ទីន Kevin Wyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារតាមការឲ្យដឹង ពីឯកឧត្តមអៀងសុផល្លែតជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថាឯកឧត្តម Justin Kevin Wyatt បានគោរពជំរាបជូនសម្ដេចតេជោថាឯកឧត្តមពិតជាមានសេចក្តីរីករាយណាស់ដែល បានវិលត្រឡប់មក បំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរយៈពេលជាង20ឆ្នាំកន្លងមកឯកឧត្តមបានជំរាបជូនសម្ដេចតេជោថា នៅពេលនេះកម្ពុជាមានការរីកលូតលាស់និងអភិវឌ្ឍ ត្តយ៉ាងឆាប់រហ័សហើយឯកឧត្តមក៏សូមសម្ដែងនូវការគោរពចំពោះការ ដឹកនាំដ៏វៃឆ្លាត របស់សម្ដេចតេជោក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 កន្លងមកការរៀបចំ និងដឹកនាំ កិច្ចប្រជុំកម្ពុជាអាស៊ាន និង កិច្ចប្រជុំកម្ពុជាពាក់ព័ន្ធនៅ ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំទៅដែលនាំមកជូនកម្ពុជា នៅកិត្តិនាមកិត្តិស័ព្ទដ៏ល្អរន្ទឺក៏ដូចជាបានគោរពជំរាបជូនសម្ដេចតេជោថា ក្នុងអាណត្តិជាឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តមនឹងប្រឹងប្រែងធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់និងក្នុងភាពជាដៃគូលើវិស័យមួយចំនួនដូចជាការជំរុញពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទំនាក់ទំនងរវាងអ្នកវិនិយោគនិងអ្នកវិនិយោគជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម កម្មលើវិស័យសុខាភិបាល លើវិស័យដោះមីនធ្វើយ៉ាងណាជួយគ្រប់គ្រងកម្ពុជាឲ្យបានសម្រេចនៅគោលដៅប្រទេសគ្មានមីននៅឆ្នាំ2025កិច្ចសហប្រតិបត្តិការលើវិស័យសង្គមកិច្ចវិស័យលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សលើវិស័យការពារជាតិនិងវិស័យទប់ស្កាត់អក្រិតកម្មឆ្លងដែនការជួញដូរគ្រឿងញៀនជួញដូរមនុស្សនិងអក្រិតកម្មផ្សេងផ្សេងទៀតជាការឆ្លើយតបសម្ដេចតេជោបានសម្ដែងនៅការស្វ វាគមន៍និងអបអរសាទរជូនចំពោះឯកឧត្តម YS ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព របស់អូស្ត្រាលីប្រចាំកម្ពុជាសម្ដេចក៏បានសម្ដែងនៅការរីករាយ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសលើវិស័យកសិកម្មដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតជាវិទ្យាស្ថានកាឌីសម្រាប់ស្រាវជ្រាវហើយការស្រាវជ្រាវនេះសោតទៀតក៏បាននាំកម្ពុជាទៅដល់ការស្រាវជ្រាវបានពូជស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខ1និងពូជស្រូវដតីទៀតសម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលី ដែលកន្លងមក một បានជួយកម្ពុជាក្នុងការផ្ដល់វ៉ាក់សាំងសម្រាប់ទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 សម្ដេចបានមានប្រសាសន៍ថាជោគជ័យរបស់កម្ពុជាលើការទប់ស្កាត់ Covid-19 គឺมันអាចកាត់ផ្ដាច់បានពីការគ្រប់គ្រងនិងជួយពីប្រទេសអូស្ត្រាលីទេ សម្ដេចដេជោក៏បានថ្លែងអំណរគុណផងដែរជូនចំពោះរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលីដែលបានជួយដល់កម្ពុជាលើបញ្ហាដោះមីននិងកិច្ចសហ ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរួមនឹងវិស័យដទៃដទៃទៀតមិនមែនគ្រាន់តែជាលំនៅឋានដ៏កក់ក្ដៅប៉ុណ្ណោះទេ តែជាទីកន្លែងដែលអាចសម្រាកលំហែរំសាយរាល់ទុក្ខកង្វល់អារម្មណ៍ស្មុគស្មាញបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃគឺជាទីឋានពោពេញដោយសេចក្តីសុខសុភមង្គលជានិរន្តរ៍